សម្រាមស្អីគេត្រូវខ្ញុំជាមនុស្សស្អីនេះនេះចេះនិយាយចេញបានយ៉ាងម៉េចហ៎ឬមួយក៏ចង់កិច្ចពេះការងារអត់ធ្វើហ៎ណែឈប់ខ្លាចទៀតទៅបានហ៎យ៉ាងម៉េចសិស្សឆ្នាំទី1រៀន14ឆ្នាំវាចង្រៃអញ្ចឹងហ៎ឯងគាត់តែกระดาษប៉ុណ្្នឹងណាវាខាតអស់ហ្មងទុកបងអស់មហូបវិញត្រូវការ order ឯថែមអត់នេះអូនមិញបង order ដៃតាបើសិនជាត្រូវការស្អីហ៎ទៅកន្លែងផ្សេងនៅជាមួយបងទៅបងឲ្យលុយច្រើនហេ ថាយើងខ្លាំងហើយតែខ្លួនស្រីម្នាក់ឯងនេះតតតាំងមួយពួននោះពីរបីនាក់មិនកើតហ៎ណែខ្ញុំមកគ្មានពាក្យថាចោះចាញ់អីយល់ទេនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯទេលោក ញមនុស្សស្រីប្រកែផឹកទេងូតែដឹងពិតជាសាហាវមែនដូចជាគ្មានសវឹងអីបន្តិចសោះនេះអស់ហើយមិនមានទៀតអត់តែមានខ្ញុំផឹកទៀតអូយស្លាប់ហើយបើប្រខែផឹកយ៉ាងនេះគ្មានលុយទេមានតែក្នុងកាតបានហើយនេះសាឈប់ផឹកណាតាបានផឹកប៉ុណ្ណឹងបានទៅតែឃើញមួយនេះទេដែលប្រកែផឹកស្រានេះផឹកសាហាវរបស់គេមែនមិនអស់លុយឯងមានលុយទៀតអត់ខ្ញុំថាបានហើយប៉ុណ្ណឹងបានហើយ បងបងខ្ញុំសុំទោសណាបងបងទាំងអស់គ្នានីសាទៅទៀតបងនីសាអូយនីសាអើយអូយនីសាអើយហើយមិនហែងទៅធ្វើរឿងចឹងណាអត់ខ្លាចគេធ្វើស៊ីហែងហេជាមួយពួកអស់ហ្នឹងណាប្រយ័ត្នតិចទៅ សម័យហ្នឹងឯងនៅខ្លាចគេធ្វើស៊ីទៀតអេអត់សូវជាគេធ្វើស៊ីយើងយើងធ្វើស៊ីគេវិញទៅកុំខ្វល់ឲ្យច្រើនពេកឯងនិយាយធ្វើដូចស្រួលណាស់ចឹងអាមកយាយមកយាយអូយដឹងអត់ពីមុនណាយើងក៏មានអ្នកហូចនេះហូចនោះឲ្យយើងឆែកស្ដាំស្រុកគ្នាល្អហ៎ ខេងពីមុនណាឯងជាទេពធីតាជាហងអីអ្នកណាក៏គេចង់រាប់អានឯងដែរតែពេលនេះហាធ្លាក់ដល់ភក់ហើយនាងហើយវងជ័យយើងមែនសំណួរហ្នឹងណាយើងឆ្លើយមិនចាញ់ទេគ្រាន់តែដឹងតែពេលនេះហាឯងជាទេពធីតាដែលធ្លាក់កោតតែប៉ុណ្ណោះ ចែកគ្នាម្នាក់ពាក់កណ្ដាលហើយភ្ញៀវជាភ្ញៀវផោះអីហ្នឹងណានេះអត់យកទេចុកដៃទេជីវិតរស់នៅរបៀបហ្នឹងក៏សុបាយដែរណោះហែងពេញចិត្តនឹងជីវិតបែបហ្នឹងហ៎ត្រូវហើយខ្ញុំតែមិនដឹងថាជីវិតរបៀបចឹង មានអីសប្បាយមួយយ៉ាងតាអាពីមុនយើងមិនដែលដឹងទេអូជីវិតអ្នកមានហ៊ឺហាមិននឹងដឹងថាគេខ្លួននៅបែបណានោះមើលតែឯងដូចមានក្តីសោកដល់ហើយហោស៊ីដេកថកខ្លួនឯងឃើញណាណែហើយកំពុងតែសួរសំណួរខ្ញុំមែននេះណែសួរមួយមើលហើយមានចូលសាលារៀនសូត្រអីអត់មើលទៅដូចតំណងអ្នករៀនសូត្រដែរតារៀនសូត្រដែរក៏ត្រូវដែរ បានហើយយើងចេញមកយូរតិចមេកាស្ដីឲ្យតោះទៅវិញហីហើយខ្លាចមេកានឹងមែនទេប្រាប់យើងមើលអ្នកណាថាបើឯងចង់នឹងឈរហ្នឹងណាក៏នៅទៀតណាណេះទឹក ដល់ណាទៀតហើយនេះឆាប់ប្រមូលអស់ហើយមិនអត់ស្គាល់រសជាតិកាត់ប្រាក់ខែមែនទេហើយនេះអត់ចង់ទៅផ្ទះហេយូរហើយមិនទាន់អស់ទៀតផ្ទះចេះអត់ចង់ទៅទេតែយើងគ្មានផ្ទះផងនោះចាសុំទោសណាដែលខ្ញុំនិយាយខុសហើយចោះអ្នកនាងនេះចង់ទៅសម្រាកអត់ចាំយើងបបោកែវលៀងសិនហើយចាំយើងផ្លែបានអត់ចាទុកឲ្យយើងជួយប្រមូលឆាប់បានទៅផ្ទះ ព្រោះអីហ៎ព្រឹកនេះហ៎គ្នាទៅសាលាទាំងព្រឹកសាលាហើយនៅរៀនឡើយទេត្រូវអីគ្រូហៅយើងទៅសាលាព្រឹកនេះហើយនៅរៀនមែនហើយរៀនឆ្នាំទីម៉ាណៃមកជាឡៃមែនខ្ញុំហ៎មិនដូចហែងទេមនុស្សគ្រប់គ្នាក៏មិនប្រកាសថាគេដូចឯងដែរអញ្ចឹងហ៎ហែងគិតថាយើងជាស្អីហ៎មែនមនុស្សចម្លែកណាគាត់នឹងខំពីគេតិចសោះអញ្ចឹងអាគេមិនរាប់ថាមនុស្សចម្លែកទេត្រូវទេ ឥឡូវប្រាប់សិនមកហើយឆាប់រីម៉ានហើយមានសង្សារអត់ហែងសួរអីហ្នឹងចង់ប្រាប់ទេយល់ថាគ្មានអីសំខាន់ហងអើយអូខេចង់ប្រាប់ណាមិនដឹងធ្វើមកទេគេបញ្ជាក់ឲ្យតាថាយើងមិនមនុស្សសំខាន់ទេនៃរបស់យើងណាមិនចឹងទេអេបើមិនចឹងនិយាយប្រាប់មកមានសង្សារនៅហើយសង្សារឆ្នាំទីម៉េចមិនហែងនោះយើងគ្មានសង្សារទេ រៀនឆ្នាំទី4មិនប៉ុណ្ណឹងបាននៅមានអីប៉ុណ្ណឹងណាយើងមានអារម្មណ៍ថាយើងសំខាន់តិចខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងឯផេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើង ព័ត៌មានបន្ថែមសូមទំនាក់ទំនងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិនរស់រវើង បង្កើតអនាគតល្អឲ្យកម្ពុជាខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯប៉ុន្តែឆ្នាំទី4ចិត្តប្រឡងហើយមែនទេហើយមានអារម្មណ៍មិនដែរខ្ញុំបែរនេះ យល់ថាខ្លួនឯងកំពុងមានសម្ពាធខ្លាំងណាស់ចឹងមិនបានចឹងព្រោះមានអារម្មណ៍ថាខ្លួនឯងនេះត្រូវគេសួរចម្លើយឯងថ្ងៃចង់និយាយថាយើងសួរឯងច្រើនពេកមិនបានមិនដឹងទេនៅដឹងទេខ្ញុំមិនដឹងខ្លួនទៀតអេណែណែណែណែមកវិញមកវិញលឺអត់គេថាគេ sorry ឯតា អត់លឺទេហើយនៅនឹងឯងខ្ញុំមកតែផ្ទះមុនហើយឯងបាច់ទៅឯង ខ្លួនហ្នឹងហ៎នេះហាកុំប្រាប់ថាឯងនៅរាប់អានគេហើយនៅតែទ្រាំចង់គុំគួនដល់ណាណែនាងនីសាវាបានបាក់ស្លាប់ហើយពេលនេះហ៎នាងឯងគួនណាតែមករួមដៃជាមួយយើងវិញល្អជាងគុំនៅទ្រាំណាមែនហើយឥឡូវនីសាធ្លាក់ខ្លួនហើយឈប់ទ្រាំទៅនេះពួកឯងជាអ្នកណាហាយើងមិនដែលស្គាល់ពួកឯងទេហើយយើងចង់រាប់អានមិនរាប់អានអ្នកណាវាជាសិទ្ធិរបស់យើងពួកឯងចេះអី ចង់ទៅណាចង់ទៅណាណែយើងតែស្គាល់គ្នាឯងមិនមករករឿងខ្ញុំចឹងណាយើងមិនដែលស្គាល់ឯងមែនប៉ុន្តែយើងស្គាល់នីសានីសាបើរាប់អានយូរទៅគ្មានផលទេចូលដៃចូលជើងមួយពួកយើងទៅអញគិតថានាងនីសានឹងវាល្អត្រង់ណាទៅអញនឹងវាសុយសានច្រើនលឹះណែឬក៏ឯងចង់ត្រូវឈ្លោះនឹងនីសានឹងមែនទេខ្ញុំចង់គិតអញ្ចឹងឯងសំទោស Hey, what's the matter? នឹកស្មានថាមានពុកម៉ាក់ជាបងធំសាអេយើងមិនមែនបងធំទេយើងគឺជាទេវធីតា វាមិនចង់ឲ្យយើងតាក់ទងមួយឯងទេហើយលឺចឹងហើយនឹងចង់រាប់អានមួយយើងទៀតអត់នឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងឯភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែនេះត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនង បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិតរស់រវើង បង្កើតអនាគតល្អឲ្យកម្ពុជាខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងឯគ្មានអីគួរឲ្យខ្លាចទេឃើញត្រង់ណាគួរឲ្យខ្លាចហង យល់ចឹងផឹកមិញទៅសាលាមកចែមានរឿងអីមែនខ្ញុំទៅប្រឡងឯងអឺហើយចឹងមិនទៅមានដឹងលទ្ធផលនៅនៅឯងតបតប្រឡងផឹកមិញមិនទាន់ដឹងលទ្ធផលនៅឡើយឯងហើយមិនសួរអញ្ចឹងនិយាយដូចនិយាយចូលរៀនខេងឯងជាកូនអ្នកមានឯងប្រហែលជាគេរៀនសាលាថ្លៃហើយមើលទៅហើយដឹងអត់ថាយើងនេះហ៎រៀនឆ្នាំទី1ធ្លាក់4ឆ្នាំអីខ្លាំងអត់ ព្រោះយើងហ្នឹងណាមិនដែលចូលរៀនទេបងតលុយចោលហ្នឹងហើយចុះឯងបងខ្លាចសាររបៀបម៉េចខ្ញុំជាសារហារូបកោ50%រៀន4ឆ្នាំហើយតែជាពាក់សាលា3ឆ្នាំអញ្ចឹងលុយដល់ហោបានឡាមកណូតណាបាត់អស់ហើយតោះចូលទៅក្នុងវិញអី ចេញមកយូរអញ្ចឹងណាយ៉ាត់មេកាថាឲ្យចង់ឲ្យមេកាស្ដីឲ្យខ្លាំងមែនយើងណាចង់ត្រូវមាត់ទេវ៉ៃអេមាត់ដងអាចតែសួរប៉ះចាំបញ្ហាហែងហ្នឹងណាគិតពីយើងរហូតណាយើងហ្នឹងមើលដឹងហើយមានរឿងអីកុំលាក់បាំងគ្នាបានអត់បានណាបានបើសិនជាមានរឿងអីណាមិនលាក់បាំងទេប្រាប់គ្នាមិនណាគិតតែខ្ញុំមានរឿងអីមែនមានទេ ផឹកស៊ីធ្វើច្រងឲ្យថ្លៃធ្នូបើចង់រកសៃរកស៊ីនៅកន្លែងផ្សេងនៅនឹងគ្មានទេប្រាប់ឲ្យហើយឡើងម៉ែមេនាងលេងយើងរត់ដៃទៅបំរើដៃអញ្ចឹងឯងហាញ់លេងយើងភ្លាមអ្នកអនស្រីកុំមកច្រានចង់មកផឹកជួយពូបងមកអើយលេងយើងលេងជីឯងលេងនេះបានហើយនេះឯងជាតាណា បានជាមកការពៀនអ្នកនេះឬនាងនេះជាស្រីស្អាតរបស់ឯងស្រីក្បាលពួកឯងហ្នឹងបើមិនចេះខ្មាស់ខ្មោចទេខ្មាស់ខ្លួនឯងផងអើ ហើយគេមិនមែនជា hero ស្អីទេគាត់តែគេគាត់មកជើងពួកអាហែងនេះមកប្រមូលក្បាលគ្នាធ្វើបានស្រីតែម្នាក់ត្នេត្នេតែឲ្យសោះមកតៃនឹងកូនពួកឯងហ្នឹងទៅរៀនសិលធម៌ខ្លះហើយកុំមកធ្វើអាចរកបាត់ផ្សាអញ្ចឹងទៀតណាខ្លាំងដៃម្លេនេះអើហើយម៉េចបើចង់ដេកគុកខ្លាំងជាងហ្នឹងទៀតណាបានហើយបាទបងឲ្យឲ្យខ្ញុំសុំទោសចំនួននាងផងកុំប្រកែប្រកាន់អីជាមួយនឹងបុគ្គលិកថ្មីអីអឺសូមបងអញ្ជើញពិសាតាមសុបាយទៅណាហើយបើខ្វះខាតអីអាចប្រាប់ខ្ញុំបាន បើសិនជាបងមិនចង់ឲ្យលើអ្វីដែលនាងថានោះនេះឯងថាទៅណាហើយបីក្បាលឯងនោះហីយីបានហើយបាទបងអឺចាត់ទុកថាឲ្យខ្ញុំសុំទោសគុំមកករឿងនៅទីនេះអីខ្ញុំសុំទោសពួកបងម្ដងទៀតណា ខ្ញុំឲ្យមកប្រាប់នាងសូមឲ្យនាងឈប់ទៅរករឿងជាមួយភ្ញៀវទៀតទៅគាត់សុំប៉ុណ្ណឹងបានអត់នេះសំណាងហើយអត់បែកមុខបែកមាត់នោះថ្ងៃក្រោយឈប់ទៅបកករឿងជាមួយភ្ញៀវទៅវាមិនល្អទេណែត្រូវឲ្យស្អីហ្នឹងរាល់ថ្ងៃហ្នឹងហើយតែឲ្យភ្ញៀវចេះពីលើតេទេចឹងវាមិនអីទេប៉ុណ្ណឹងនោះគេគឺជាភ្ញៀវភ្ញៀវគឺជាស្ដេចនាងមិនយល់ទេមិនដឹងឯងភ្ញៀវក៏ដែរ មានលុយមកផឹកស៊ីឲ្យធ្វើចរឹងចឹងតែវាហ៊ានប៉ះខ្ញុំហ៎គឺខ្ញុំបដៅវាចឹងហីណែគុំប្រាប់ថាចង់ទៅសងសឹកជាមួយនឹងភៀវនោះមិនដឹងទេតែគាត់តែប្រាប់ឯណាថាលើកក្រោយវាហ៊ានប៉ះខ្ញុំទៀតគឺខ្ញុំមិនទុកឲ្យវានៅលើលោកហ្នឹងឯងខ្ញុំពិតជាមិនយល់ពីនាងទេនេះណែស្លប់ដែរធ្វើការក្នុងក្លឹបអត់ហ្នឹងហ៎នេះហ៎នាងមិនមែនជាអ្នកនាងនីសាដោយការពីមុនដែលមិនសម្បូរលុយចាយទេអូ ខ្ញុំចង់មានន័យថាចង់ឲ្យនាងជួបបករឿងជាមួយនឹងភៀវហ្នឹងណាហើយវណ្ណណាមានរឿងចង់រត់ចោលអីណាហើយអត់ឃើញចឹងតិចមានរឿងអីទៅហើយកុំបារម្ភអីវ៉ាន់គេមិនអីទេព្រោះថាគេមិនមែនជាមនុស្សដូចជានាងអត់លើកទូរស័ព្ទចឹងតិចមានរឿងអីទៅមិនអីទេប្រហែលជាវ៉ាន់គេមិនចង់ជួបមុខនាងទេព្រោះថានាងនេះបកករឿងច្រើនពេក ហេហេចង់ទៅណាហ្នឹងមិនទាន់ដាក់ច្បាប់ទេមិនក៏ពួកនាងចូលចិច្ចកិច្ចក្នុងម៉ោងធ្វើការងារចេញទៅក្រៅយ៉ាងហ្នឹងចេញមកអេចេញម៉ែអរអញមកលុយ មិនអត់លុយអញហ៎ចង់លេបចាយម្នាក់ឯងមែនទេបានបានទៅមុខទៅម៉ែតកូននេះល្អអត់ហើយកុំចង់ទៅបោកលុយពួកអានៅក្នុងក្លឹបហ៎យកទៅបងសាលាឲ្យសោះហើយយើងនឹងទៅរំខានឯងមិនឲ្យធ្វើការបានទេហើយចាំមើលឯងនៅមុខរឹងមិនព្រមឲ្យលុយយើងទៀតអត់លុយឯងគឺជាកម្លាំងញើសឈាមរបស់ខ្ញុំ វាជាសិទ្ធិរបស់ខ្ញុំខ្ញុំចង់ឲ្យមិនឲ្យមិនមែនលុយពោយកមកຕົកនឹងខ្ញុំទេ ហើយពួកឯងណាក៏មិនមែនជាឪរបស់ខ្ញុំដែរខ្ញុំណា មានតែម៉ែមួយឪមួយឯងពូគ្រាន់តែជាអ្នកដតីឯងកុំគិតថាបានអីពីខ្ញុំគេស្រួលតាណាបានអញនិយាយអីហ្នឹងណាម៉ែប្តីម៉ែវាត្រូវការលុយបើវាមករកអញហើយម៉ែប្រាប់អីប្រហែលដែរហើយអញប្តីម៉ែនេះដូចជាអីរបស់អញចឹងម៉ែវាអីឃើញអត់ថាកូនឯងនេះវាមើងងាយយើងកម្រិតណាវាមិនឲ្យតម្លៃយើងហើយវាមិនគ្រប់យើងជាឪពុកវាទៀតហើយឯងនេះមិនដឹងថាឲ្យវាទៅរៀនស្អីទេ បើសម្ដីវានេះមិនដាច់គោរពខ្ញុំជាឪវាសោះនេះតោះសំទេហ៎ថាឯងមានលឺអត់មានលឺអត់ថាឯងជាម៉ែវាឯងបានឯងនិយាយអីទៅចេះគោរពឪឯងផងជិះលុយមកលឺឡើងមកទៅរបស់ឯងផៃឯងលើហើយម៉ែអើយខ្ញុំក្រុមគាត់យ៉ាងម៉េចម៉ែឯងឃើញហ៎ស្នាមនៅលើមុខមុំអើយជិះស្នាដៃរបស់អ្នកណាខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំក៏ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែអានេះត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិតរស់រវើងបង្កើតអនាគតល្អឲ្យកម្ពុជា ក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯងភ្ញាក់ខ្លួនទៅណាម៉ែហើយជប់ធំទៅអញមិនដឹងថាអញនិយាយទេអាបងបងស្លាញ់យើងនឹងឆាប់យកលុយចេញមកអត់មានទេម៉ែនិយាយច្រើនពេកទៅឡើងមានទេម៉ែតែម៉ែវាយអីទៀតឡើយហើយដល់ មកវិញណាកុំមកលុកដៃរឿងគ្រួសាររបស់យើងអើរបៀបមិនហ្នឹងចង់មកតលុយពីកូនចឹងហ៎កោតចេះធ្វើការធួចហើយតាំងពីកើតមកដែរឲ្យក្តីស្រឡាញ់គ្នាអត់នេះឯងមកវិញណាមិនបានមកចេះលុកដៃរឿងគ្រួសាររបស់យើងហ៎មិនខ្វល់ថាមកពីណាសំខាន់គឺពួកឯងគ្មានសិទ្ធធ្វើឪពុកគេកុំមកចេះដឹងរឿងគ្រួសាររបស់យើងចាញ់អើយមីខ្វាន់តាណា thằng nào vô lôi mọi vậy ôi lôi giống mày lôi tê giống mày lôi batman bảo ăn lôi chẳng Mất công mình cho lôi bị viêm mau cái gì ôi chào thật cân thấy anh chăm con ba nhà mày khơi nhìn non khi nêu viết mà quay dương hả khơi ăn Cho mà bao bay con cho ba này này đâu hai bọn này chứ mà viêm mà còn bán ấy còn khi nhóm á tôi chỉ có bảo bọn ta không phải được tiếp tới mà Bang iyo man! mày, Bang iyo mày, Trang này. Hả? Trang này. Cả cả việc này hả? Cả việc này. Cả việc này. Cả việc này. Cả việc này hả? Hả? Hả? Hả? Ý. Con. Ôi, nè khùng bạn ơi chứ. Tí tí. Ôi, ơi, sao vậy nghe? ដេកក្បាលប៉ុណ្្នឹងសោះធ្វើឯងឈឺអីណាគេថាសាំហើយនៅឲ្យបានមិនមែនសុំតែកន្លែងហ្នឹងហើយកន្លែងផ្សេងនៅរាងកាយនេះគឺវ៉ាន់សួរមកទាំងអស់ហ្នឹងហើយប្រាប់បាននៅអាវ៉ាន់ថាឯងនេះឈប់ទ្រាំរស់នៅបែបនេះទៀតបានអត់ខ្ញុំមកជួយលាក់លែងបានទៀតហើយខ្ញុំមកពិតជាសុំតអ្នកគ្រូប៉ែតហើយជីវិតខ្ញុំពេលនេះហាបានតែអ្នកគ្រូប៉ែតជួយឯងអ្នកគ្រូប៉ែតអញ្ចឹងបានន័យថាវ៉ាន់នឹងមួយដុំនៅប៉ែតនឹងឯងមែនទេត្រូវហើយ មួយអាទិត្យគឺ7ថ្ងៃមកមិនដែលខានថ្ងៃណាអីមួយថ្ងៃនោះទេទាំងម៉ែទាំងកូនហេតុអីអ្នកគ្រូពេទ្យបើអ្នកគ្រូពេទ្យដឹងជួយប្រាប់ខ្ញុំផងមើលព្រោះអីបើសិនខ្ញុំសួរវ៉ាន់ក៏បានប្រាប់ប្រាប់ដែរហើយជីវិតនឹងគ្នាមិនដឹងយ៉ាងម៉េចហ្នឹងហ៎ក្រែងម្ដាយវ៉ាន់ណាគឺស្រឡាញ់ប្តីជាងកូនហើយវ៉ាន់ណាខ្លាចទៅជាមនុស្សបែបនេះតាំងពីឪពុកម្កើតរបស់វ៉ាន់នេះស្រាប់ចោលមកម្លេះ នេះហ่าមិនដឹងថាជាកម្មពៀស្អីរបស់វ៉ាន់ទេ បានជាត្រូវមកជួបទុកបែបនេះនោះឲ្យតែពេលយប់គឺដឹងតែមកដល់ពេទ្យហើយហើយព្រឹកឡើងហ្នឹងក៏ត្រឡប់ទៅវិញគឺដូចផ្ទះអញ្ចឹងណាខ្ញុំនេះថាឲ្យយកប្តី ដាក់ឃុំពីរបីថ្ងៃទៅកុំឲ្យមើលបករឿងអញ្ចឹងអញ្ចឹងទៀតអីតែម្ដាយវ៉ាន់ណាគឺមិនព្រមទេនេះសំណាងហើយដែលមានកូនចិត្តធ្ងន់កុំអីខ្ញុំមិននិយាយទៀតទេ ខ្ញុំទៅតែឃើញមិត្តបានថ្ងៃនេះទេវាពិតជាស្អាតខ្លាំងណាស់ហើយចាស់អ្នកទាំងពីរនេះចង់គេនៅទីនេះឬក៏ត្រឡប់ទៅផ្ទះវិញខ្ញុំអរគុណអ្នកគ្រូពេទ្យទេឈប់រំខានអ្នកគ្រូពេទ្យទេអ្នកគ្រូអេឥឡូវប្រាប់បាននៅថ្ងៃនេះមិនហួរនៅរបៀបចឹងទៀតគ្មានអីត្រូវនិយាយទេព្រោះវាគ្មានរឿងអីត្រូវនិយាយហ្នឹងឯងអ្នកគ្រូពេទ្យឃើញអត់បាននឹងឆ្លើយខ្ញុំទៀតបើសិនជាគេមានការប្រកួតណាគេឆ្លើយជាងគេហ្នឹងណាបានដឹងតែឈ្នះខ្ញុំអី អ្នកដែលបានពៀននឹងដឹងតែស្រីវ៉ាន់នឹងឯងឃើញខ្ញុំបាយក្បាលមើលទៅឯងដូចសុវ័យចិត្តណាណោះហើយបានហើយបានហើយអ្នកទាំងពីរឈប់ប្រកែកគ្នាទៅទៅខ្ញុំនេះឈឺក្បាលខ្លាំងណាស់ហើយខ្ញុំសុំតែមើលអ្នកជំងឺបន្ទប់ផ្សេងទៀតហើយព្រោះមើលទៅអ្នកជំងឺផ្សេងផ្សេងទៀតប្រហែលជាគេមិនលក់ទេចាអរគុណណាស់ណាអ្នកគ្រូពេទ្យគ្រូពេទ្យពួកខ្ញុំអត់បានឆ្លោះគ្នាពួកខ្ញុំនិយាយគ្នាតាហេយ៉ាងម៉េច ហែងឈួតទេឈួតទេអូវ៉ាន់ហែងនិយាយចេញមកចំបែបដូនគ្នាហ្មងដោយវិរៈនារីនៅក្នុងចិត្តគ្នាអញ្ចឹងគ្នាស្លាញ់ហែងខ្លាំងណាស់ពូមើចាំម៉ែឥឡូវប្រាប់បាននៅថាដែរមកនៅតពួកយើងចេញពីទីនេះហ៎ បាននៅនៅធំខំគ្នានឹងដោយសារអីគេហើយជំរឿសមានឡាមកកោកហេតុអីបានសុកចិត្តនៅធំអញ្ចឹងខ្ញុំមានរឿងច្រើនទៀតមិនមែនតែខ្ញុំអត់ដឹងវាជាការស្រឡាញ់ពេលគ្នាឃើញម៉ែគ្នាមានប្តីថ្មីគាត់មានក្តីសុខគ្នាក៏មានក្តីសុខដែរហើយហែងសុខទាំងឯងត្រូវគេបាយរងថ្ងៃអញ្ចឹងក្តីសុខចេញពីណា ហើយយើងកុំចេះតែនិយាយទោះបីជាយើងរៀនឆ្នាំទី1 4ឆ្នាំមែនណាប៉ុន្តែយើងមិនល្ងងដល់ថ្នាក់មើលអត់ដឹងថាមានរឿងអីកើតឡើងទេអើយក្តីស្រឡាញ់ពិតប្រាកដតាទោះបីជាត្រូវជ្រើពីនឹងទៀតណាក៏យើងនៅតែធំបានដែរវ៉ៃស្អីតែឯងចឹងលើកនឹងអត់និយាយអត់ទៅតែលើកក្រោយពេលគ្នាសួរធ្វើប្រាប់នឹងអត់ចុះហែងទទួលការស្រឡាញ់ពីម៉ាក់របស់ហែងមិនចា ថ្នាក់យើងមែនមិនដែលមានផងគាត់ចាក់ចេញពីយើង តាំងយើងនៅតូចម៉េះហោះនិយាយទៅមានតាប៉ាម្នាក់ដែលគាត់មើលថែគ្នាតាំងតូចហើយអាងតាមានលេសថាអត់មានម៉ាក់ហ្នឹងគាត់ចេះតែទៅធ្វើបាបប៉ារហូតឥឡូវគាត់ដឹងថាខ្លួនឯងហ្នឹងយ៉ាងម៉េចឈប់ញ៉ៃទៅឈប់ញ៉ៃរឿងពិបាកចិត្តទៀតទៅគ្នាទៅផ្ទះវិញណាទៅញ៉ាំឡើងទៅមើលប៉ាឯងហ៎ហើយទៅវិញស្មាននឹងអត់ខ្លាចទេគ្មានអីគួរឲ្យខ្លាចទេ ខ្លាចតាម៉ែមានបញ្ហាច្រើនជាងទៅហើយណាបាយបាយស្រ័យដល់ស្នាមយត់យំគឺវាធីល្អបំផុតរឹងមុំនឹងបាត់នឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងាតែខ្ញុំត្រូវតែរងមមហើយដែរ មកដើរជាមួយនឹងយើងវិញកូនហាស់ថៃធ្លាក់កូនសុំទោសដែលមកយឺនម្នាក់នេះនីសាមែនដូចខ្ញុំស្គាល់ម្នាក់ហ្នឹងឈ្មោះថានីសានាងហង្សបាក់ស្លាប់នោះអីណាណាល្អវ៉ាសេលីនលេងយកនឹងឲ្យឯងភ្លុកដូចជាធុងសម្រាប់បងហើយយើងមានក្លិនក្អូបយ៉ាងណាណាពេលដែលឯងធ្វើដាក់យកពីថ្ងៃមុនណា Happy birthday លីនហើយមកសុំតោយើងមែននេះគ្នាគ្មានតោត្រឹមមកសុំឯងទេព្រោះថាចាប់ពីស្អែកនេះតទៅយើងកុំស្គាល់គ្នាអីណា Thank you.